បាទសួស្តីបងប្អូនអស់គ្នាឥឡូវបដូរអាជីពមកចិញ្ចឹមចរិតវិញហើយឥឡូវចង់ប្រាប់បងប្អូនពីវិធីចិញ្ចឹមហ្នឹងគឺស្រួលទេយើងត្រូវការតាអានេះគេហៅថាសំបុកថាសម្រាប់យើងដាក់ពងទីអញ្ចឹងយើងត្រូវការមួយអាងនេះមួយអាងនេះអឺ ទទឹងវា1ម៉ែត្រ2ហើយបណ្ដោយវា2ម៉ែត្រ4អញ្ចឹងយើងត្រូវការនេះ35គីឡូហើយនៅក្នុង1គីឡូយើងទិញវាអស់3000រៀលអានេះយើងទិញតពីគេដែរណាទិញពីអ្នកចាំចរិតទេបើសិនជាបងប្អូនស្គាល់នៅកន្លែងលក់ផងទាលក់អីប្រហែលជាទិញអាចធូរជាងហ្នឹងអានេះយើងទិញបន្តពីម្ចាស់កសិដ្ឋានមកបាទហើយយើងនិយាយពីពងវិញ ពងវាពងពូជនេះយើងទិញមកមកមកត្រង់ហ្នឹងគេដាក់ឲ្យអត់កំណត់ចានទេឥឡូវគេប្រើថាសធំធំបងប្អូនអញ្ចឹងយើងអស់ពងហ្នឹងតម្លៃតែ50000រៀលទេហើយចំណៃវាវិញគឺស្រួលទេបងប្អូនចំណៃកូនមន់យើងប្រើចំណៃកូនមន់ឲ្យវាស៊ីយើងកិនវាជាកតក់មកយើងកិនវាជាកតក់ចេះបងប្អូននេះមកមកអាហ្នឹងហើយកតក់ហើយបាទយើងកិនវាជាកតក់មក ចឹងនៅក្នុងមួយអាងនេះខ្ញុំប្រើចំណីកូនមាន់ហ្នឹងអស់20គីឡូអញ្ចឹង1គីឡូចំណីកូនមាន់គឺ2500 10 25000 20គីឡូអញ្ចឹងអស់តែ50000ទេហើយយើងរកស្លឹកឈើស្លឹកអីនៅក្បែរក្បែរផ្ទះនេះស្លឹកចេកស្លឹកចេកនេះស្វាយទុំស្វាយទុំថោកថោកស្វាយទុំឆ្នាំនេះគេមិនតឹងយកអស់លុយផងទៅបេះពីចកាមកដាក់ឲ្យស៊ី ហើយអានេះដើមល្ហុងបងប្អូននេះដើមល្ហុងនិយាយទៅស្អីក៏វាស៊ីដែរអាសត្វនេះស្រួលចិញ្ចឹមមែនតើនេះដើមល្ហុងបងប្អូននេះដើមល្ហុងមើលនេះដើមល្ហុងនេះមើលវាស៊ីអត់បាក់ចាំដើមល្ហុងវាអាចាស់ចាស់ហ្នឹងកាប់ឲ្យវាស៊ីហើយនេះវាស៊ីវាស៊ីទាំងអស់តោះតែនៅសល់តែសម្បករឹងនេះបានយើងយកបោះចោលវាស៊ី ហើយចរិតនេះវាមានអាយុ40 42ថ្ងៃអញ្ចឹង45ថ្ងៃគឺគេចាប់វាហើយចាប់វាយកទៅឆៃហើយយ៉ាងនេះវាមានអាយុ42ថ្ងៃបងប្អូនចឹងនៅខ្វះ3ថ្ងៃទៀតទេហើយមើលទៅវាពងពងអស់ហើយបងប្អូនពងពេញពេញពោះឡើងកប៉ោងកប៉ោងអស់ហើយចឹងអានឹងបិឆៃវាក៏ឆ្ងាញ់ដែរបាទអញ្ចឹងមានបង្ហាញតែប៉ុណ្្នឹងឯងថា ដឹងតែប៉ុណ្្នឹងឯងបើខាងផ្នែកធ្វើត្រង់អាហ្នឹងគេធ្វើផ្សេងអាកំពង់ទឹកហ្នឹងគេធ្វើដូចវិឆេសគៀងអញ្ចឹងបងប្អូនអាហ្នឹងគេធ្វើវាដូចវិឆេសគៀងអញ្ចឹងគឺឲ្យវាបឺតទឹកដូចវិឆេសគៀងអញ្ចឹងគេនេះបងប្អូននេះអញ្ចឹងយើងយកនេះអញ្ចឹងយើងយកអាអាតយោតយោហ្នឹងគេហៅស្អីគេទេតយោទឹកហ្នឹងបងប្អូនអា PVC ហើយបន្ទាប់មកគេយកវាមកកាត់ប្រវែង1ម៉ែត្រអញ្ចឹងប្រវែង1ម៉ែត្រមកហើយអាកន្លែងនេះនេះអាកន្លែងនេះនេះនេះនេះនេះនេះអានេះគេដាក់កែងហើយនេះមិនគេដាក់កែងងាយស្រួលចាក់ទឹកអញ្ចឹងនៅពេលដែលអស់ទឹកគឺយើងដាក់ក្នុងកណ្ដុងសុកសុរធំមួយមកយើងយកវាមកចាក់ក្នុងហ្នឹងមកហើយកំភ្លេចយើងក្របតែយើងអត់ក្របទេចរិតចូលមកផឹកក្នុងហ្នឹងលួងខ្លោចហើយហើយបន្ទាប់មកនេះអរុននេះអរុននេះ នេះមើលវែកណាស់មិនជួបនេះនេះបងប្អូននេះនេះរុនគឺគេចោះយ៉ាងចោះហ្នឹងគេចោះរុននេះមួយរុននេះមួយរុនទៀតនេះមួយចឹងគេធ្វើចឹងនេះមកអានេះមកតាក់មួយមកតាក់មួយបងប្អូនចោះរុនវាមកហើយយកភួយយកភួយដោតវាដោតបានមកហើយអាភួយហ្នឹងវាបើកទឹកមកហើយបើកទឹកមកអូតូ ចឹងអានេះគេធ្វើរបៀបដូចបច្ឆេះជាគៀងហ្នឹងបងប្អូនចឹងបច្ឆេះជាគៀងវានៅពេលដែលវាអស់ប្រេងទៅវាបឺតឡើងបន្តបន្តអញ្ចឹងនៅពេលដែលស្ងួតចរិតបឺតស្ងួតអាហ្នឹងវាឡើងមកទៀតវាសើមឡើងមកទៀតដូចជាគៀងអញ្ចឹងនៅពេលដែលវាឆេះអស់ប្រេងទៅវាស្ងួតអញ្ចឹងវាបឺតឡើងមកទៀតបាទអញ្ចឹងគេធ្វើអញ្ចឹងអញ្ចឹងវាអានេះវិធីសាស្ត្រថ្មីគេធ្វើអញ្ចឹងធ្វើឲ្យចរិតចរិតហ្នឹងវាលួងទឹក ហើយអត់ហៀទឹកកក្លែកកក្លាក់ចូលទៅពុកអាអាអានេះទេនេះអាសំបុកពងមាត់អាអាសំបុកគេដាក់ពងមាត់ទេបាទចូលយ៉ាងស្រួលណាបងប្អូនស្រួលស្រួលចាចាំដបងថែងាប់ចាំដបងគឺយើងរៀបសំបុកអត់ត្រូវយើងរៀបសំបុកគឺយើងរៀបអត់ឲ្យវាចំហទេបងប្អូនចឹងនៅកាលដែលយកមកដំបងគឺយើងអត់បត់ផ្សោតអញ្ចឹងយើងរៀបទៅចំហ ចំហអាគៀនគៀនដែលយើងខ្វះសម្បុកយើងរៀបទៅវាអត់ចិត្តទាំងអស់ទេអញ្ចឹងវាខ្វះសម្បុកវាចំហទៅនៅពេលដែលកូនវាទូចវាវាលោតចុះលោតឡើងវាដើរចុះដើរឡើងទៅជន់គ្នាប្រពាក់ប្រពូនកើលើគ្នាងាប់ដូចនៅកោះពេជ្រហ្នឹងអាហ្នឹងសំខាន់គឺរៀបសម្បុកដែរហើយចាំមើលបួបានរៀបសម្បុកថ្មីប្រហែលជា3ថ្ងៃទៀតអាហ្នឹងចាំមើលថតបង្ហាញបងប្អូនពីវិធីរៀបសម្បុកដាក់ក្នុងអាងហ្នឹង បញ្ជាក់ប្រាប់បងប្អូនម្ដងទៀតហើយជា3ថ្ងៃទៀតនៅនឹងបន្ថែមអាងប្រហែលទៀតនឹងដាក់អាងប៉ុន្មានទៀតដាក់អាង2 2ថែមទៀតអញ្ចឹងអានេះយើងចាប់ទៅយើងចាប់ពីយើងអានេះយើងចាប់ហើយយើងដាក់សបុកថ្មីដែរអញ្ចឹងយើងកើនដល់3អាងហ្នឹងបងប្អូនអញ្ចឹងបើសិនជាចិញ្ចឹមហ្នឹងវាដំណើរការល្អហ្នឹងខ្ញុំព្រិចធំថែមទៀតបងប្អូនព្រិចឲ្យធំដូចកសិដ្ឋានចិញ្ចឹមឃ្មុំមួយថ្ងៃអញ្ចឹងអញ្ចឹងខ្ញុំព្រិចចាប់បើកសិដ្ឋានចិញ្ចឹមឃ្មុំយើងព្រិចចាប់ពីយើងមានឃ្មុំតែ 2ធុងរហូតឥឡូវយើងអាចធ្វើបានដល់ជិត400ធុងហើយសង្ឃឹមថាឆ្នាំហើយសង្ឃឹមថាឆ្នាំនេះយើងនឹងពង្រីកថែមទៀតដោយសារយើងមានទីតាំងច្បាស់លាស់អញ្ចឹងយើងអាចពង្រីកកសិដ្ឋានចំឃុំយើងឲ្យឡើងដល់ជិតទៅ1000ធុងឆ្នាំនេះយើងសហការជាមួយនឹងកូនសិស្សផងជាមួយនឹងដៃគូផងអញ្ចឹងយើងពង្រីកថែមទៀតបងប្អូនហើយយើងរ៉ាត់ហ្នឹងក៏អញ្ចឹងដែរទី1គឺខ្ញុំរៀនចាំសិន ហើយនៅពេលដែលខ្ញុំចាំបានជោគជ័យអញ្ចឹងខ្ញុំនឹងបរិកសិដ្ឋានអញ្ចឹងវាមាន2ចំណុចរាល់ថ្ងៃនេះជាបញ្ហាមុនដំបូងគឺយើងបច្ចេកទេសនៃការចិញ្ចឹមទី2គឺទីផ្សារអញ្ចឹងឥឡូវបច្ចេកទេសចាក់នៃការចិញ្ចឹមយើងចាប់ផ្ដើមស្រាវជ្រាវទៅគឺបានជោគជ័យបណ្ដាបណ្ដាបន្តិចបណ្ដាបណ្ដាហើយអញ្ចឹងជាហ៊ានទី2គឺយើងផ្ដោតទៅលើទីផ្សារបងប្អូនអញ្ចឹងគឺយើងដាក់ផ្ដោតទៅលើទីផ្សារ អាហ្នឹងយើងប្រៀបធៀបទៅនឹងការចិញ្ចឹមកាលពីមុនដែរដំបូងឡើយយើងបត់វិសោធចិញ្ចឹមបត់វិសោធចិញ្ចឹមអញ្ចឹងយើងរៀនពីបច្ចេកទេសការចិញ្ចឹមតិចតិចតិចតិចតិចរហូតដល់យើងមានខ្មុំរាប់រយទូហើយយើងពិបាករឿងទីផ្សារដែរការយើងចិញ្ចឹមដំបូងខ្មុំប៉ុន្តែ នៅពេលបច្ចុប្បន្ននេះយើងចិញ្ចឹមខ្មុំឡើង ដល់ជិត400ធុងប៉ុន្តែ យើងរកតែខ្មុំលក់អត់គ្រប់ទេនៅក្នុង ឆ្នាំនេះគឺយើងខ្វះខាតមែនតើខ្វះខាតតម្រូវការដោយសារឆ្នាំនេះអឺតម្រូវការវាកើនឡើងខ្លាំងដោយសារបងប្អូនខ្មែរយើងគាត់យល់ដឹងពីទឹកមុំចិញ្ចឹមបែបធម្មជាតិគាត់ចឹងគាត់តម្រូវការទីផ្សារនឹងឡើងខ្ពស់មែនតើបងប្អូនខ្ញុំសង្ឃឹមថាឆ្នាំនេះខ្ញុំចិញ្ចឹម7400ធុងខ្ញុំគិតថាទឹកឃ្មុំហ្នឹងខ្ញុំអាចគ្រប់គងទីផ្សារនៅក្នុងស្រុកខ្មែរគ្រប់ប៉ុន្តែវាផ្ទុយស្រឡះពីការគិត អញ្ចឹងយើងបានទឹកខ្មុំមកតែត្រឹមចាប់ពីខែ1រហូតដល់ឥឡូវនេះយើងត្រឹមខែខែ5យើងចង់អស់ទឹកខ្មុំហ្នឹងបងប្អូនអញ្ចឹងយើងលក់បានតែប្រហែលខែបើការគិតហ្នឹងថាទឹកខ្មុំហ្នឹងយើងអាច លក់ដល់មួយឆ្នាំប៉ុន្តែវាផ្ទុយពីការគិតអញ្ចឹងកសិដ្ឋានក្រមការងាររបស់យើងខ្ញុំហ្នឹងប្រឹងពង្រីកថែមបន្តទៀតនៅឆ្នាំ ឆ្នាំថ្មីនេះ យ៉ាងណាយើងប្រហែលជាមានយ៉ាងតិចបំផុតក៏ជិត1000ធុងដែរឆ្នាំនេះបាទអរគុណបងប្អូនចឹងតាក់ទងនឹងការចិញ្ចឹមឃ្មុំនៃការចិញ្ចឹមចរិតអានឹងខ្ញុំមានបទពិសោធន៍តិចតួចចិញ្ចឹមចរិតបើចិញ្ចឹមឃ្មុំពួកខ្ញុំមានបទពិសោធន៍យូរវាចូលឆ្នាំនេះជាឆ្នាំទី5ហើយអញ្ចឹងបងប្អូនអាចសួរមកបញ្ហាតាក់ទងនឹងការចិញ្ចឹមឃ្មុំបាទអរគុណច្រើនបងប្អូនអរគ្នា